គឺត្រូវបង្កើនសមត្ថភាពខ្លួនឯងហ្នឹងហើយសម័យនេះហើយឈប់ប្រើវិធីសម័យយួរប្តីឲ្យប្តីចិញ្ចឹមទៅ ស្រីស្រីស្រុកណាក៏ដោយ ស្រុកយើងក៏ដោយហ្នឹងរស់ស៊ីចិញ្ចឹមប្តីវិញសួរតែខាតទេអត់ខាតទេនិយាយដូចកំ pl ែងក៏ប៉ុន្តែអត់ខាតទេបើយើងមានខ្លួនឯងជាទីពឹងហើយរហូតដល់ចិញ្ចឹមប្តីបានហើយចង់ប្តីលេងចោលស្មានតែខ្លាច មែនអត់មែនអត់អើអញចំក្បាលប៉ុណ្ណឹងចង់លេងក្បាលអញចោលទៅទៅនឹងនិយាយវាសឿងតិចចុះមែនទេនៅយើង អាចពឹងខ្លួនឯងបានហើយរហូតដល់ជួយប្តីបាន ហើយបើប្តីមិនព្រមទៀតទៅទៅក៏ប៉ុន្តែខ្ញុំកណាខ្ញុំចង់អឺសួរលោកម្ចាស់គ្រូដោយថានៅ ក្នុង ក្រមគ្រួសារភរិយាក្តីស្វាមីក្តីដែលមានសិទ្ធមានអំណាចជាង ច្រើនតែ រំលោភទៅលើបុគ្គលដែលឧទាហរណ៍ថាបើប្តីមានអំណាចមានកម្លាំងអីចឹងទៅតែតែរំលោភបំពានទៅលើកម្លាំងស្ត្រីនឹងច្រើនជាង ហើយបើស្ត្រីនឹងមានទ្រពមានញាតមានសម្រស់អីចឹងទៅក៏ពេលខ្លះក៏សង្កត់សង្កិនទៅលើស្វាមីដែលគ្នាស្លូតដែលគ្នា មិនសូវមាត់ពាកហើយមិនសូវឆ្លាតអាហ្នឹងក៏មានដែរ ប៉ុន្តែភាកច្រើនយើងឃើញថាបុរសហ្នឹងច្រើនតែរំលោភទៅលើសិទ្ធិរបស់ស្ត្រីនឹងខ្លាំងប៉ុន្តែបើថានៅស្រុកខ្មែរយើងកម្ពុជាក្រមអីស្ត្រីគាត់អត់មានអីតវ៉ាអឺរឿងសិទ្ធិរបស់គាត់ទេព្រោះថាដឹងថាប្រពន្ធដឹងថាគោរពប្តីបំរើប្តីមើលក្រុមគ្រួសារមើលកូនចៅដាំបាយដាំទឹកសម្អាតផ្ទះសម្បែងប៉ុន្តែបើនៅប្រទេសដែល ពោពេញទៅដោយសេរីភាពដែលគេផ្ដល់ឲ្យដូចជាប្រទេសអូស្ត្រាលីជាដើមស្ត្រី ប្រសិនបើយើងរំលោភសិទ្ធិគេមិនត្រូវគេសំលែងទៅលោកគេហើយបាទដល់គេសំលែងឧទាហរណ៍ថាឧទាហរណ៍ថាស្ត្រីគាត់គាត់មិនខ្វល់គេថា បើទោះជាលេងក៏ដោយគាត់មេម៉ាយក៏ដោយ ប៉ុន្តែមេម៉ាយឥឡូវឡើងថ្លៃគាត់មិនខ្វល់អីរឿងគាត់ត្រូវលេងលះគ្នាហ្នឹងប៉ុន្តែផលវិបាកដែលធំជាងគេដែលយើងការប្រើសិទ្ធិរំលោភទៅលើបុគ្គលដែលទុនខ្សោយជាងហ្នឹងផលវិបាកដែលធំជាងគេនោះ គឺកូនចៅ ដែលបាក់ទឹកចិត្តដែលមានជំងឺផ្លូវចិត្តហ្នឹងមានជំងឺផ្លូវអារម្មណ៍ហ្នឹង ហៅថាបាក់ទឹកចិត្តអីហ្នឹង ច្រើនមែនតើអញ្ចឹងដំណោះស្រាយ នៅក្នុងទីនេះលោកម្ចាស់គ្រូប្រហែលជាមាន ដំណោះស្រាយមធ្យោបាយណាច្រើនដែលអាចបញ្យលទៅដល់ជាពិសេសអ្នកដែលបានស្ដាប់ធម៌លោកម្ចាស់គ្រូនឹងធ្វើយ៉ាងណា ដើម្បីកាត់បន្ថយអាការរំលោភសិទ្ធិអ្នកដតីហើយគិតពីផលប្រយោជន៍ដល់ក្រុមគ្រួសារនិងកូនចៅ ទៅថ្ងៃក្រោយគណា មានប៉ុណ្ណឹងណាសូមអរគុណបើអាត្មាធ្លាប់មានប្រពន្ធល្អហ្នឹងត្រូវគេរំលោភយ៉ាងម៉េចឬក៏ខ្លួនឯងរំលោភគេយ៉ាងម៉េចអឺមែនតែនទៅជួនកាលអឺតំណោះស្រាយមួយមិនប្រកាសថាវាត្រូវ គ្រប់ស្ថានភាពរឿងទេអញ្ចឹងណា ប៉ុន្តែវិធីសាស្ត្រមួយដែល អាចរើខ្លួនពីអាណានិគមរបស់ គេបាន គឺមាន តែពង្រឹងខ្លួនឯងយើងរងគ្រោះច្រើននៅស្រុកយើង ដោយសារមានភ្នត់គំនិតមិនរីចម្រើនមួយត្រង់ថាឲ្យទៅដល់ពេលយកប្តីហ្នឹងគឺឈប់រៀនណា អាហ្នឹងឯងគឺជាផ្នត់គំនិតមិនរីចម្រើនហាក់ដូចជាដល់ពេលបញ្ចប់ពាក្យថារៀននេះថ្មចង់និយាយថា មិនចាំបាច់តល់ទៅចប់មហាវិទ្យាល័យទេយើងអាចរៀនអីច្រើនផ្សេងផ្សេងទៀតវគ្គខ្លីៗឬក៏មិនបានចូលរៀនក្នុងវគ្គក៏យើងរកការពិគ្រោះយោបល់កុំនៅ stress ម្នាក់ឯងចេញក្រៅសួរគេសួរឯងជាពិសេសដូចដូច រឿងបញ្ហាហ្នឹងមិនមែនអ្នកនៅតែខ្មែរមកដល់នេះហើយក៏នៅតែមានបញ្ហាដែរប៉ុន្តែយើងច្រើន ប្រើអាគំនិតសុញប្រើភាពត្អូញត្អែជាងការសុំយោបល់អញ្ចឹងបើយើងទៅសុំយោបល់យើង ប្រកាសជាបានគំនិតតែបើស្អូនត្អែយើងបានត្រឹមការអាណិតហើយមនុស្សឥឡូវសម្បូរអាត្អូនតាម Facebook ផង អូនបាក់ណាចេះចេះគ្មានណាជួយយើងទេឲ្យតម្លៃត្អូនណាត្រូវដឹងថាអត់មានណាជួយយើងទេត្អូនលើកទី1គេថាអាណិតណាត្អូនលើកទី2ទី3ឆេញណាទៅជាឆេញហ្នឹងហើយត្រូវហ่ะហើយគេអាណិតហ្នឹងមិនដឹងអាណិតមិនផងតាម comment ឃើញហើយអូយអាណិតណាណាអាណិតណាតែអត់បានចម្លើយទេ អញ្ចឹងបាននេះដើរតាមមេគាពពុទ្ធមិនសែបគប់មនុស្សអត់បានការមនុស្សពេលជាដើមសែបគប់ជន់ជាបណ្ឌិតឃើញណាអញ្ចឹងមានបញ្ហាយើងត្រូវរកអ្នកពិភាក្សាកាលណារកអ្នកពិភាក្សា យើងមិនមែនទៅរកមនុស្សល្ងងទេយើងទៅរកមនុស្សចេះមនុស្សដែលគេដឹង ពីសង្គមច្រើនអញ្ចឹងគេមាន idea ច្រើនគេបង្ហាញផ្លូវយើងថាត្រូវដើរយ៉ាងម៉េចយ៉ាងម៉េចយ៉ាងម៉េចអានឹងយើងបាន idea បានគំនិតដែរ ធិតពិតមនុស្សយើងក្នុងម្នាក់ម្នាក់ហ្នឹងមានធម្មពលខ្លាំងតែយើងប្រើអត់អស់អញ្ចឹងណាឧទាហរណ៍ថាជាធម្មតាយើងគិតថាដៃឆ្វេងខ្សោយជាងដៃស្ដាំមកពីអីយើងធ្លាប់ប្រើតែដៃស្ដាំយើងថាបើអត់ដៃវិញ ជើងដឹងដួសបាយមិនកើតទេអត់ទេតែអត់ដៃមកយូរយូរដួសកើតជើងបាក់ឡានបានទៀតប៉ុន្តែនៅនៅមនុស្សយើងច្រើនតែអស់សង្ឃឹម មុនពេលនឹងប្រឹងឲ្យអស់លទ្ធភាពអត់តាន់បានប្រឹងផងអស់សង្ឃឹមមុនអានឹងបរាជ័យមុនចូលសមាភូមិអានឹងអញ្ចឹងអាត្មាមិនអាចប្រាប់ថាត្រូវធ្វើអញ្ចេះត្រូវធ្វើអញ្ចោះត្រូវធ្វើអញ្ចេះអត់ទេគឺត្រូវបង្កើនសមត្ថភាពខ្លួនឯងហ្នឹងហើយសម័យនេះហើយឈប់ប្រើវិធីសម័យយកប្តីឲ្យប្តីចិញ្ចឹមទៅ ស្រីស្រីស្រុកណាក៏ដោយស្រុកយើងក៏ដោយ ហ្នឹងរស់ស៊ីចាំប្តីវិញសួរតែខាតទេអត់ខាតទេនិយាយដូចកំ pl ែងក៏ប៉ុន្តែអត់ខាតទេបើយើងមាន ខ្លួនឯងជាទីពឹងហើយរហូតដល់ចិញ្ចឹមប្តីបានហើយចង់ប្តីលែងចោលស្មានតែខ្លាចមែនអត់មែនអត់អើអញចិញ្ចឹមក្បាលប៉ុណ្ណឹងហើយចង់លែងក្បាលអញចោលទៅទៅនិយាយវាសឿងតិចចុះមែនទេនៅយើងអាច ពឹងខ្លួនឯងបានហើយរហូតដល់ជួយប្តីបានហើយបើប្តីមិនព្រមទៀតទៅទៅប៉ុន្តែគ្រួសារដ៏ច្រើន ប្តីវ័យផងអីផងមហានហ្នឹងណាវាមានកត្តាពីរទីមួយកត្តាសង្គមខ្លាចគេថាមេម៉ាយ ចំណាយមាត់គេ នៅជាប់គំនាបហ្នឹងទី2អត់មាន សមត្ថភាពខ្លាចបែកប្តីបែកអីទៅមិនដឹងធ្វើអីព្រោះចាយលុយប្តីអញ្ចឹង ត្រូវរកខ្លួនឯងប្រើតធោសង្គ្រោះបានរវាងប្តីប្រពន្ធនោះណែហ៎សង្កហធរហ្នឹងហើយជាប្តីគេគឺទល់យកប្រពន្ធមកថា ដើម្បីធ្វើអីក្នុងនាម ជាដៃគូធ្វើអីឲ្យគេឲ្យសមជាប្តីគេហើយយើងជាប្រពន្ធគេមិនមែនទៅទីអីពីប្តីទេតាទាចុះទាឡើងឆ្លោះគ្នាបែកគ្នាឥឡូវ ហ្នឹងក្នុងនាមយើងជាប្រពន្ធជាភរិយាមួយហ្នឹងគួរធ្វើអីសម្រាប់គ្រួសារណាមិនបាច់គេទាទេហើយឲ្យត្រឹមអ្វីដែលមានមានប៉ុណ្ណឹងយកបានបានមានយកមិនបានមិនដឹងសឿងចឹងមកមែនទេហ្នឹងហើយមានញាតិញោមខ្លះអាត្មាសុំមិនថាឈ្មោះពេលប្តីមានឯនេះឯនោះក្រៅគាត់តាម ប្តីតាមជេតាមអីយូរប្តីកាន់តែទៅ ឡើង stress ពេញហ្នឹងដល់ពេលគាត់ស្ដាប់ធម៌អើទៅណាទៅទៅគាត់ស្ដាប់ធម៌គាត់រៀនធម៌គាត់មកធ្វើការគាត់លក់ដូរធ្វើតែជំនានកូនមានអីមានមុខរបរទៅណាទៅ ទៅអញធ្វើការងារទីបំផុតមានអីធ្វើឲ្យប្តីសង្ស័យអីមិនក៏អត់តាមជេរអញដូចមុនហ្នឹងអា ហ្នឹងហើយដល់យូយូយូយូយូយូគាត់មិនទៅតាមវរទៀតណាប្តីត្រូវសុំមកវរគាត់វិញពួកអីត្រឡប់អីហ្នឹងហើយដូច្នេះទាំងប្រុសទាំងស្រីនឹងគួរយកគំរូមួយគំរូរបស់ ពុទ្ធជាម្ចាស់នៃយើងកាលដែលព្រះអង្គមុនត្រាស់ មុននឹងមិនទេវតាមកថ្វាយអង្គមមែនទេគាត់ណាមៀមកទេវតារត់អស់លីងដល់ព្រះអង្គឈ្នះមីហើយបានទេវតាមកស្រែកជាយោព្រះអង្គឈ្នះហើយមិនទេវតាធ្វើឲ្យព្រះអង្គឈ្នះទេគ្រាន់តែមកអបអសាទរពេលព្រះអង្គឈ្នះហើយដូច្នេះបើយើងមិនពង្រឹងខ្លួនឯងទេ មិនបង្កើនសមត្ថភាពខ្លួនឯងទេជៀសការមើងងាយមិនបានទេជៀសការរំលោភសិទ្ធិមិនបានទេ គេរំលោភបានតែពីលើយើងខ្សោយទេហ្នឹងហើយអញ្ចឹងទោះបីមិនរៀន ខ្ពស់តែត្រូវរៀនឲ្យច្រើនអញ្ចឹងមាន ប្តីមានប្រពន្ធហើយក៏ដោយការរៀនបន្ថែមទៀតមិនមែនដើម្បីដោះស្រាយទៅជីវិតយើងកាលណាយើងបានចំណេះបន្ថែមក៏យើងមានឱកាសអប់រំកូនយើងដែរមានរឿងច្រើនណាស់ចំណេញច្រើនណាស់កុំចប់ឈប់រៀនឈប់ស្ដាប់ឈប់យល់ដឹងត្រឹមតែធ្វើម៉ែគេធ្វើប្រពន្ធគេអាត្មាឃើញ អឺនៅនេះខ្លះរៀនមួយអាត្មាអាយុ50 60ឯក៏នៅរៀននេះតែយើង20ក៏ដោយឲ្យតកាឲ្យជប់រៀនមកអាហ្នឹងអត់មានទីចម្រើនទេពាក្យថារៀនដូចអាត្មាថាអញ្ចឹងមិនមែនទាល់តែចូលសាលាទេរៀនដោយ ប្រយោលក៏បានរៀនដោយសែបគប់មនុស្សអ្នកចេះក៏ក៏បានដែរដូច្នេះវាពិបាក ទៅទូនមានអ្នកណាដែលចង់រំលោភគេឲ្យឲ្យឈប់រំលោភណាវាពិបាកព្រោះមនុស្សនឹងវាគិតថាធ្វើអញ្ចឹងវាចំណេញធ្វើអញ្ចឹងខ្លួនឯងវាស្រួលអញ្ចឹងមានតែទៅប្រាប់ជនរង គ្រោះនឹងឲ្យប្រឹងប្រែងរៀនសូត្រកុំឲ្យស្អីក៏អត់ដឹងស្អីក៏អត់ដឹងដូចព្រះសម្មាសម្ពុទ្ធត្រាស់ថា បុគ្គលល្ងងមានខ្លួនឯងជាសត្រូវមិនមែនមានគេជាសត្រូវ មានខ្លួនឯងជាសត្រូវតែ បុគ្គលមានបញ្ញាមានខ្លួនឯងជាទីពឹង បើកាលណាមានបញ្ញានៅតណាក៏អាចរើខ្លួនឲ្យរួចចាកភាពលំបាកបានដែរអញ្ចឹងណាអានឹងឲ្យជាទ្រឹស្ដីទូទៅអញ្ចឹងប៉ុន្តែត្រូវធ្វើយ៉ាងនេះយ៉ាងនោះដល់សួរញាតិញោមអ្នកមានពួនមែនទេណាកុំភ្លេចរៀនកុំភ្លេចយល់ពីសិទ្ធពីអីចឹងដែរដូចជាសិទ្ធិមនុស្សហ្នឹងសិទ្ធក្នុងការបញ្ចេញមតិសិទ្ធក្នុងស្អីស្អីហ្នឹងតែយើងអត់រៀនពីវាដឹងចេញទៅចេញមតិទៅជេរគេ ណាអាចេគេមិនមែនសិទ្ធិមនុស្សទេណាអានឹងរំលោភសិទ្ធិគេហើយទៅចេគេនោះប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់គេមិនអញ្ចឹងអញ្ចឹងសូម្បីតែសិទ្ធិយើងចង់បានក៏ពិតមែនក៏ត្រូវរៀនពីវាដែរហ្នឹងហើយហើយបើយើងមិនរៀនពីវាទេយើងទៅជាជនរងគ្រោះថែមទៀតក៏បានដែរដូចជារឿងជាពាក់លុយគេជាពាក់ម្សងចឹងជួនកាលទៅខ្ចីគេខ្ចីយើងអត់មាន លក្ខន្តិកៈអីអត់មានសញ្ញេអីជួនកាលម្ចាស់បំណុលคล้ายជាអ្នកទោសវិញក៏បានដែរ ហើយយើងស្រាប់តែចេញមុខទៅ live តាម Facebook ថាគេខ្ចីមិនសង គេប្តឹងពីបត់បរិហាគេ យើងមានផោះតាំងណាឲ្យគេការខ្ចីខ្ចីមាត់ហ្នឹងអាត្មាមិនមែនចង់ឲ្យកូនបំណុលមកធ្វើចឹងទេណាប៉ិនប្រយ័ត្នថាកលែងហ្នឹងហើយដូច្នេះវាអត់បានប្រយោជន៍អីទៅជេរគេតាម Facebook ទៅបរិហាគេគេប្តឹងពីបត់បរិហាគេគេ មានទាំងវីដេអូមានទាំងផោះតាំងមកប្តឹងឯងអាម្ចាស់បំណុលនេះជាប់គុកបាត់ឃើញទេ អញ្ចឹងសិទ្ធសិទ្ធដែរប៉ុន្តែបើមិនយល់ពីសិទ្ធនឹងគ្រោះថ្នាក់កណាលោកគ្រូកណាស្ដាប់យល់បានច្រើនហើយណាមួយកណាកណាចិត្តទៅធ្វើការដែរម៉ោង4ចូលឥឡូវមិនចង់ចប់សួរបន្តិចទៀតតាអឺកណាមើលឃើញនៅនៅខ្មែរកម្ពុជាក្រមបើយើង និយាយពីស្រីស្រី គឺថាអញ្ចឹងមែនតែពេលណាដែលមាន មានប្តីមានអីចូលសភៅអស់អត់មាននរណាអីចង់រៀនចង់សូត្រអីទេហើយធ្វើតែកម្លាំងអាង ខ្លួនឯងមានស្រែចំការនោះហើយបើអញ្ចឹងជួបទូបីជាប្តីមកវិញផឹកស្រាហើយជេរបតិចឆ្លោះគ្នាប៉ុន្តែទីមិនមិនអាចចោលគ្នា បាននឹកជួនកាលគាត់គិតថាគាត់រស់នៅសពថ្ងៃណាអាស្រ័យកម្លាំងប្តីអញ្ចឹងបាទហើយ មើលសង្គមភាគច្រើនគឺខ្មែរតាមជាក្រមយើងដូចថាកាលខ្ញុំនៅទូចទូចគឺដេកស្រែចំការច្រើនបើចឹងហើយមិនសូវបដោតរៀនសូត្រអីប៉ុន្មានទេប៉ុន្តែចូលចិត្តរៀនអក្សរសាស្ត្រខ្មែរឧទាហរណ៍ដូចជាសាស្ត្រសាលាឈប់រៀនឈប់អីចឹងហើយក្មេងៗនាំគ្នាទៅវត្តទៅអីអូរៀនអក្សរខ្មែររៀនអីសបាយណាស់ចំនួនខ្ញុំប៉ុន្តែឥឡូវដឹងមិនទេ ហើយហើយដោយសារនេះជាទិវាសិទ្ធិមនុស្សអញ្ចឹងកណាចង់ឲ្យតែគុណផ្ដល់គំនិតយោបល់យ៉ាងម៉េចទៅដល់ខ្មែរកម្ពុជាក្រមយើងទៅធ្វើយ៉ាងណាហើយត្រូវមានពិធីសាស្ត្របែបណា ដើម្បីធ្វើម៉េចទីថាពង្រឹងខ្លួនឲ្យខ្លាំងឲ្យធ្វើម៉េចឥឡូវយើងដឹងហើយថាសិទ្ធិហើយ ហើយព័ត៌មានហ្នឹងពេញពិភពលោកហើយបាទពេញពិភពលោកហើយបើចឹងធ្វើម៉េចសូមលោកគ្រូផ្ដល់យោបល់ដល់គំនិតយ៉ាងណាដើម្បីឲ្យពួកគាត់នឹងខំប្រឹងអឺរៀនសូត្រទៅវិញណាថែមទៅវិញវិញអញ្ចឹងសួរសួរខ្លីខ្លីតិចគេថាចាស់ចាស់តែងតែថា កំដេកធ្លាប់អើកំលួច ធ្លាប់អើក៏កំលួចធ្លាប់ដែរដេកដេកថ្ងៃធ្លាប់ភ្នែកហើយមានរឿងប្លែកប្លែកកំប្រាប់ស្រីស្រីហើយទៅវិញបានជាមកប្រាប់ទេស្រីស្រីតែផ្លែនេះស្អីសំខាន់ត្រូវដឹងទៅដឹងហើយតែផលគេថាវារឿងផ្លែកផ្លែកក៏ប្រាប់ស្រីស្រីនេះបើតើគេថាស្រី អើនឹងវិញចឹងដែរមានពាក្យហ្នឹងមានមានដែរហើយមួយថាអញ្ចេះទៀតគេថាតាក់ទងទៅរឿងស្រីតែនិយាយច្រើនស្រីតែខឹងមុនគេថាវាស្ដាច់ឲ្យពួនថាឲ្យពួរឲ្យពួរគេថាដល់វាដប់មួយថាអឺអើប្រតិចាឲ្យពួរ ស្ដាច់ទៅថាអឺតែសុំឲ្យមានកម្លាំងដូចអឺសម្អោច ហិចមានរឹតដូចខ្មោចចិត្តដាច់ដូច ស្ត្រីណាឃើញទៀតទេតែស្ត្រីហើយបុរសណាចិត្តដាច់ទេគុណអាចអធិប្បាយបានទេទេទេទេថាអត់ដល់ឆ្លោះមានអត់ដឹងទៀតអូខេបាទបាទមកអឺនិយាយរួមទៅរឿងកន្លែងកំប្រាប់ស្រីស្រីអាត្មាគិតថាប្រុសប្រុសក៏មិនគួរប្រាប់ដែរ ព្រោះរឿងអាចកំបាំងអីក៏ដោយបើថាឮទៅដល់អ្នកទី2ហើយវាមិនបាច់ទៅហាមទេមែនទេប៉ិនក្រន់តែអញ្ចេះក្រន់ថាពាក្យហ្នឹងដែលបុរាណនិយាយអញ្ចឹង ពីព្រោះអីពីព្រោះពាក្យហ្នឹងគឺ ប្រុសប្រុសអ្នកបកកើតមិនស្រីស្រីអ្នកបកកើតទេពាក្យហ្នឹងគឺប្រុសប្រុសអ្នកបកកើត ហើយប្រុសប្រុសហ្នឹងរស់នៅគៀកជាមួយ គេជាមួយនរណាគេមិនគៀកជាមួយស្រីស្រីហ្នឹងហើយស្រីដែលរស់គៀកជាមួយហ្នឹងមិនប្រពន្ធហ្នឹងរឿងល្មមល្មមឧទាហរណ៍ពាក់ព័ន្ធនឹងសម័យសង្គ្រាមឬក៏ស្អីស្អីហ្នឹងជួនកាលទៅប្រពន្ធសួរពេលយប់ប្រលប់អីចឹងទៅ ពួកឆ្លោបពួកអាសើបការរបស់សត្រូវលបទៅស្ដាប់អីចឹងទៅហ្នឹងហើយអីនិយាយយប់ជាពុបព្រៃនិយាយថ្ងៃ ថ្ងៃមានតិចសំបីតែរឿងធម្មបាលកុមារហ្នឹងក៏រឿងស្រីស្រីសួរនឹងដែរមិនចឹងដេកក្រោមដើមថ្នោតនោះអីឥន្ទ្រីញីឈ្មោលគេនិយាយគ្នានោះហ្នឹងហើយអឺហើយវាពិបាកប្រុសប្រុសយើងតែស្រីស្រីដុកដានសួរពិបាកមែនណាចឹងឯងពិបាកឯងតែមិនឆ្លើយនឹងបោចសក់ ហ្នឹងហើយហ្នឹងហើយអាហ្នឹងវាមានអីក្រៅពីឲ្យរសាអាច កំបាំងមាត់ហ្នឹងឲ្យរសាមាត់នឹងឯងមានរឿងច្រើនទៀតហ្នឹងហើយក្អែកមួយក្អែក10អីចឹងទៅហើយចិត្តដាច់ដូចស្រីហ្នឹងអឺមកថាពាក្យទាំងអស់ហ្នឹងសិតតែពាក្យប្រុសប្រុសអ្នកបកកើតទាំងអស់ខូចប្រុសខូចប្រុសល្អណែ ហើយម្យ៉ាងទៀតវានៅតែរឿងវាពាក់ព័ន្ធមើលទៅដូចសមហេតុផលដែរកាលណាសមហេតុផលទេណាមិនត្រូវទេណាហើយសមហេតុផលសមហេតុផលនៅណាសមហេតុផលនៅ ពួកអាស៊ីយើងទេអញ្ចឹងណាព្រោះប្រុសប្រុសច្រើនយកពន្ធច្រើនគាត់ចិត្តអត់ដាច់ហ៎នឹងប្រពន្ធមិនលែងមានតែយកថែមហ៎អាហ្នឹងគាត់ចិត្តអត់ដាច់ណាអីសមុទ្រជ្រៀងអីអី ប្រពន្ធមិនលែងយើមានតយោថែមខ្មៅសស្អែមថែមបានទាំងអស់ហ្នឹងហើយអានឹងបកើតអញ្ចឹងវាដើម្បីស្រួលខ្លួនឯងដូចច្បាប់ក្នុងប្រទេសខ្លះអញ្ចឹងប្រុសប្រុសយកប្រពន្ធពីរបីបានប្តីអត់អាចបានអានឹងសិស្សច្បាប់ប្រុសបកើតទាំងអស់ហើយដល់មកនៅស្រុកខ្វីនដល់មកនៅស្រុកខ្វីន ម៉ាយឡើងថ្លៃហើយពុះម៉ាយថោកអំបាច់ណាតែម៉ាយបានលុយហ្នឹងណាហ្នឹងហើយពោះម៉ាយអត់ទេពោះម៉ាយអត់ទេហ្នឹងលេខហ្នឹងហើយពោះម៉ាយហើយអត់ចិញ្ចឹមកូនរឿងទៀតអស់លុយទៀតអញ្ចឹងបាន មានអឺមិត្តភក្តិអាត្មាមួយនិយាយប្រាប់គឺគិតថាស្មានតលេងប្រពន្ធទៅរួចខ្លួន